lô đây không? Khổ 100 lô ấy. Lô đang khổ mắt đấy nhỉ? Mấy chú lô cái này mấy mấy chú Lô xong sao ấy, xong sao ấy. Ồ. Tôi cháo đi. Ừ. Trông tay cháo không? Việt. Đi không? À, à, à, bông vô vô vô con cho khó cho nó bông vô con cho khó bông kia nó bông bọn anh cùng lang lừa skin nói cho vì lừa skin nó kẹt áo chụp lừa lớn nâng ấy nộp la cái đạm mỏng ham đau lớn nâng. mà mà mà mà mà mà từ từ lan từ ôn lan từ cuối bông bông sòn sốc hết tờ từ từ lan từ một con ôn đi ăn đi cái đó anh cối ấy mới lên spin nó cái mẹ anh cối ngày anh tôi cho nó nó thầy làm to năm luôn lại luôn làm lô đa khổ bây giờ, lô đa khổ mới mình dạ con nó khổ quá bông của mọi con mang បាទឥឡូវទៅបាទ connection គឺបាទឥឡូវនេះនៅក្នុង skin Malay បាទនៅនៅលើ skin Malay តែម្ដងបាទដែលគាត់មិញលោទេតើបងឯងលោដល់ក្រុមលូងអាណាហ៊ានទៅខ្លាចវាទាញចម្លាក់យើងដែរអាបាទឥឡូវគាត់ដឹកយកទៅណាបងទៅដាក់ក្រុមសិនបាទបងមកយកក្រុមបាទ ការសួរនាំបន្តហើយបាទបាទដឹកយកទៅបន្តហើយ លោតលើស្ពាន7មករាអត់បានសម្រាប់ឥឡូវតាមមកលោតនៅលើស្ពានកលែនេះខាងនៅក្នុងសកាត់ជួយច ਵਾ ខាងជួយច ਵਾ បាទបាទហើយគាត់គាត់ហើយគាត់ទៅបាទដឹកគាត់ចូលទៅឈប់នៅដាក់សាំងហើយបាទបាទប្រិមត្តជនបងបងសាំសុកយកទៅអឺបាទ ទៅចូលទៅខាងក្នុងអីដើម្បីឲ្យគាត់សម្រួលខ្លួនហើយកុំឲ្យទៅលោតទឹកលោតអីចឹងទៀតបាទហើយការនេះគឺនៅតាមបណ្ដោយនៅ ផ្លូវបេតុងបាទនៅលើស្ពានបាឡេតែម្ដង ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយយវ៉ាខណ្ឌជ្រោយយវ៉ាដោយនារីម្នាក់ដែលឆ្លុះគ្នាជាមួយសង្សារហ្នឹងគាត់បំរុងនឹងលោតពីលើលោតអីបាទមិនមែនបំរុងទេលោតហ្មងបាទលោតទៅទៅលើ សំណាញ់ដែលតាមប្រព័ន្ធព័ត៌មានដែលយើងទទួលបានពីបងសនសុកហ្នឹងគឺលោតហើយហីបាទលោតទៅទៅ លើសំណាញ់ នឹងក៏គាត់បងបងសន្តិសុខឲ្យក៏ចាប់បាទចាប់មកឥឡូវបាទទៅឥឡូវបងសន្តិសុខគាត់យកចុះមកក្រុមបានសម្រាប់ហើយអរគុណបាទអរគុណណាស់ប្រិយមិត្តជននេះគឺជាព័ត៌មានបឋមដែលយើងទទួលបានពីចំណុចកាត់ហេតុនិងពីបងប្អូនប្រជាពលរដ្ឋនិងបងប្អូនសន្តិសុខដែលគាត់ជួយសង្គ្រោះនារីម្នាក់បានសម្រាប់មួយទៀតហើយបាទប៉ុនប៉ងលោតពីករណីហ្នឹងមួយថ្ងៃនេះបាទប៉ុនប៉ងលោតពីករណីហ្នឹងតែមិនបានសម្រាប់ទេត្រូវគេជួយរហូតបាទទៅបងបងបងជាពលរដ្ឋបាទនិងគូគូសន្តិសុខជួយបាទមិនបានសម្រាប់ទេ បាទអរគុណបងបងអរគ្នាបាទ